លីខិតផ្ដល់ឲ្យពួកយើងជួបគ្នាព្រិចវេលាប្រែជាអយប្រត់ទៅវិញអ្នកណាក៏ចំមានស្នេហ៍ស្មងរហូតមិនចង់ប្រត់ពីមនុស្សដែលខ្លួនស្រឡាញ់ស្រ័យពេលវេលាកូនឡងស្រ័យស្នេហាអូននឹងបង រំសសំពេលនាងបែជាព្រះឆាវវជាតិនាងបើសិនគ្មានស្ងួនបងពោមិនយកអ្នកណាស៊ូឯកាទោះបីដឹងថាខ្លួនឈឺព្រមតែបងស្រឡាញ់អូននឹកដល់អូនតែចង់អូនស្ងួនវល់វេប្រសិនស្នេហ៍ស្នងលើហើយសំតាមត្រៃរករបស់មកវិញណាពិសេសព្រះនេះគោនៅតែចាំពុតត្រឹមឆ្នាំនៅតែចាំរូបអូនវល់វេ vào cái sân nhà hơi mến tới sorry នៅនឹងបងបេះដូងជាចំទឹកព្រៃខោបេះដីនៅផ្ដងដងអត់គួយអ្នកតែងចិត្តចំបាញ់បេះដូងសង្ស័យពេលកូនប្រល័យអូនស្នេហ៍ជាបាច់ពិស័យបងលឹកណាចង់មានឱកាសបានធ្នមស្គនសោះចិត្តអ្វីណាវលែកចង់ឲ្យវេលាថយក្រោយទោះបងនេះត្រូវដោះជីវិតក៏រូបបងមិនថយជីវិតបងនៅលើស្រីអាស្រ័យពេលវេលាកូនឡងស្រ័យស្នេហាអូននឹងបង ភ្លុំសសំពេលនាងបែជាព្រេឆាវវជាតិនាងបើសិនគ្មានស្គនបងពូមិនយកផ្នែកណាស៊ូឯកាទោះបីដឹងថាខ្លួនឈឺព្រោះតែបងស្រឡាញ់អូននឹកដល់អូនតែចង់អូនស្គនវល់វេប្រសិនស្នេហ៍ស្រងនឹងហើយសូមតាមត្រើយរកប្របងមកវិញណាពិសេសម្រាកនេះគោនៅតែចង់ទឹកត្រឹមឆ្នាំនៅតែចង់រូបអូនវល់វេ វ៉ាពីសន្យាហើយមែនទេរួមតែបងរួមតែបងស្រឡាញ់អូននឹកដល់អូនតែទាំងអូនរស្ងួនវល់វេប្រសិនស្នេហ៍ស្រងលើហើយសូមកំប្រៃរូបរូបបងមកវិញណាពិសេសប្រែបនេះកូននៅតែចាំតែក្នុងឆ្នាំនៅតែចាំរូបអូនវល់វេពេលនេះអូននៅទីណាឬជីវ៉ាពីសន្យាហើយមែនទេ